អរគុណតោះឥឡូវនេះទៅចាប់អារម្មណ៍ពីទីផ្សារដោះដូរកីឡាករដំបូងឡើយនិយាយនិយាយរឿង official សិនបងបាទនិយាយរឿង official ថ្ងៃមិញនេះគឺនៅលេខកំពូលអង់គ្លេសយើងឃើញមាន2រូបដែលបានផ្ទេរមកទី1គឺ Felipe Coutinho ទី2គឺ Kieran Trippier បាទបាទឥឡូវចង់ឲ្យមានចំណាប់អារម្មណ៍សម្រាប់បងជីវ័នបន្តិចយល់ឃើញយ៉ាងណាចំពោះការផ្ទេររបស់ Philip Coutinho បាទ Philippe Coutinho ក៏ដូចជា Kieran Trippier ដែលមកពីអេស្ប៉ាញ គេថាក្លឹបអេស្ប៉ាញយ៉ាក់ទាំងពីរហើយមកកាន់ក្លឹបអង់គ្លេសប៉ុន្តែអង់គ្លេសក្លឹបលំដាប់មធ្យមហើយលំដាប់មធ្យមលំដាប់បាតក្លឹបទៀតបាទយល់ឃើញយ៉ាងម៉េចដែរសម្រាប់ការផ្ទេររបស់គាត់មកអាចជាផលប៉ះពាល់ទៅលើខ្លួនគាត់ផ្ទាល់ឬក៏យ៉ាងម៉េចដែរអាហ្នឹងតាមការយល់ឃើញរបស់បងបាទអឺសម្រាប់ខ្ញុំការផ្ទេរមកគឺគេហៅថាវាជារឿងល្អសម្រាប់កីឡាករព្រោះគេថាមកអង់គ្លេសលីកលីកកម្ពុជាមានឱកាសបញ្ចេញវិជាប្រតិភិប ហើយក៏នៅក្នុងនេះមិនមែនមានតានេះទេមានពីអង់គ្លេសទៅអេស្ប៉ាញក៏យើងច្រើនដែរបាទយើងឃើញថាមានដូចជា Fernando Torres ក៏មានដែរបាទបាទអញ្ចឹងការមកអង់គ្លេសវាល្អហើយសម្រាប់ Coutinho បាទបន្តទៀតសម្រាប់ Trippier អូឥឡូវសំណួរដូចគ្នាបន្តជូនទៅកាន់បងសុចាន់តាធីបន្តិចមកដែរជាថាតាមដានយូរដែរបាទសម្រាប់កីឡាករទាំងពីរបាទអឺនិយាយទៅ Coutinho ត្រូវចេញដល់ម៉ោងចេញហ្មង បាទព្រោះបាសេគាត់សេរីរហូតតែឲ្យចេញរហូតអត់មានក្លឹបណាចង់បានដំបូងហើយអត់ចង់បានដោយសារប្រាក់ឈ្នួលគាត់ខ្ពស់ហើយគេគិតថាតម្លៃផ្ទេនឹងក៏ខ្ពស់ឥឡូវនេះមក Aston Villa មកក្នុងលក្ខខណ្ឌខ្ចីជើងទេតើរដូវកាលនេះមិនទាន់និយាយពីរឿងទិញដាច់ទេណាបាទអញ្ចឹងនៅតែគិតរឿងថាគាត់ទិញញោគាត់អាចនឹងនៅសល់តម្លៃផ្ទេនឹងវាខ្ទង់មកដល់ថ្ងៃនេះខ្ញុំគិតថា20ជាងទៅ30លានឯដែរបាទបាទផោនណាបាទលុយផោន អញ្ចឹងបើសិនជាកម្រិតរបស់គាត់លេងប៉ុណ្ណេះខ្លឹបខ្លះក៏គេរញាក់ក្នុងការទិញដែរបាទបាទហើយអាចចេញជួយគាត់ថាខ្ញុំកាត់ឡើងនឹងតិចបងគាត់ថាគាត់ទីញោធ្លាក់ខ្លាំងឬមួយក៏មិនដែរមិនជាធ្លាក់អីប្រហែលទេប៉ុន្តែខ្ញុំមើលទៅឃើញដូចជាលោក Javi ក៏ពេញចិត្តឲ្យគាត់លេងណាស់ដែរមកហ្នឹងណាបាទបាទប៉ុន្តែដោយសារការទិញ Ferran Torres មកបាទពី Man City អញ្ចឹងកន្លែងគាត់លេងហ្នឹងត្រូវវាជាទៀតទៀតបាទហើយណាមួយ Dembele បាសេចង់រក្សាទុកជាង Coutinho តែខ្ញុំគិតថាគាត់ទីមញោគាត់មិនមែនធ្លាក់ទម្រង់អីដូចលេងអត់កើតទេគាត់លេងបានមិនដូច50សាតចេញពីឆាទីគាត់រៀងហ្នឹងហើយមិនមែនអញ្ចឹងទេគាត់លេងបាន តែខ្ញុំមិនដឹងថាខ្ញុំមើលទៅមិនដឹងថាមានរឿងអីកើតឡើងចំពោះគាត់ណាហើយវាភ្លាមភ្លាមទៀតបាទហើយគាត់កាលនោះលីភូលូបាសេមកគាត់គាត់ថាមកលេងមនេម៉ាតែនេម៉ាចេញបាត់បាទ គាត់ពុះម៉ាក់នេះមកបាទបាទអើហើយគាត់គិតថាមកពីលីវភូលហ្នឹងមកលើកឆាំពីនមួយបាសេហ្នឹងហើយបាទមានណាទៅលីវភូលលើកឆាំពីនវិញណាអូសើរហូតគ្នាមកថាបើសិនជាចាក់អាចខកជើងចាក់ខែគេថាខ្សែចិនលាក់ឆុងហ่ะបាទលាក់ឆុងហ่ะគាត់ទីញោមបាទខ្មែរតើកាត់ឆុងនៅវត្តភ្នំហ៎បាទកាត់ឆុងហ่ะទៅកាត់ឆុងតាមភ្នំហ่ะអញ្ចឹងគាត់ទៅបាយ័នគាត់លេងល្អបាទណាឲ្យបាយ័នខ្ចីលេងល្អណាហើយបើសេថាលេងល្អទិញយកហ្មងដូចកាន់លក់ឲ្យប្រហែលដូចជា80លានហ៎បាទ បើយើងថាអូថ្លៃអត់ទិញឲ្យទៅវិញតែបើយើងគាត់មិនសូវចាយលុយច្រើនអញ្ចឹងទេរឿងកោតទីណូនេះខ្ញុំខ្ញុំមើលឃើញថាមិនមែនដល់កីឡាករធ្លាក់ជើងលេងបង្កើតអីដល់លំដាប់លំដាប់អីទេតម្លៃខ្លួនគាត់ផ្ទុំ20លានជាងអឺរ៉ូ30លានអីណាបាទក្នុងចន្លោះប៉ុណ្ណាបាទបាទអញ្ចឹងអាសនខ្ចីនេះគ្រាន់អាសនគេនៅក្នុងតំបន់មួយដែលកំពុងតែប្រយុទ្ធប្រជែងនៅក្នុងតំបន់ អឺនិយាយទៅនៅកដាលបាទពាក់កដាលតារាងលេខ13ហ្នឹងហើយអញ្ចឹងនៅដល់ពាក់កដាលរដូវកាលនេះវាចាប់ដានតានតឹងណាបាទបាទខ្លាចធ្លាក់ខ្លាចអីចាប់ដល់ជ័យជើងយកចូលមកបដាបដាហើយអាស្តុនខុសពីរដូវកាលមុនបន្តិចរដូវកាលមុនរៀងលេងខ្លាំងដែរតែរដូវកាលនេះអាចថាដោយសារការចាក់ចេញរបស់ Grealish ក៏ថាបានបាទតែអាស្តុនបានលក់ Grealish 100លានហ្នឹងយកលុយទិញកីឡាករបាន4 5នាក់បាទតែ4 5នាក់លេងវាមិនដូចអាម្នាក់ យកមកម្នាក់នឹងគេថ្លៃផោះគេមែនណាបាទគុណភាពបាទឥឡូវ100លានបើមកគិតមើល Southampton គេលក់តែ100លានដែរហ្នឹងក្លឹបមួយទាំងមូលគេលក់ស្មើ Aston លក់ Jack Grealish មួយស្ថិជនជាតិស្អីគេទិញឯមុនអឺសាប់សាប់បៀសាប់ហ្នឹងហើយបាទក្លឹបមួយ100លានណាបងវាដូចវាមិនស្មើអញ្ចឹងមិនថាឥឡូវ Man City ទិញយក Southampton មួយហ្មងលេង free 6បន្ទុឲ្យហ្នឹងចង់និយាយថាកីឡាករមកឈុតរបស់ Man City ទិញបានក្លឹបទូចទូចអាល្មមមុំនៅអង់គ្លេសហ្នឹងសឹងតែអស់បាទក្លឹបអីហ្នឹងហើយ លុយលុយអញ្ចឹងបានថាកម្លៀតវាឆ្ងាយគ្នាអញ្ចឹងមកគេចេះតែគេកំណត់អាសន្នភាពចំណាយគេ financial fair play ហ្នឹងហើយគេមិនមែនមានលុយឲ្យយើងទិញស្រេចតែក្បាលវាលយើងទេហ្នឹងហើយបាទគេកម្រិត គេ តម្រឹមគេកាត់គេបោក អាប្រាក់ខែគេនៅអេស្ប៉ាញបាសេបាទហើយទិញទៅទិញមកជាបំណុលគេ1000លានជាងបើប្រាក់ខែឥឡូវនាំគ្នាលក់កលាករអត់ទិញញោនឹងក៏ប្រាក់ខែខ្ពស់ដែរណាអញ្ចឹងមិនឲ្យចេញទៅទៅបធូរអារម្មណ៍តិចទៅណាបែលឲ្យលមុនមិនប្រាក់ខែដល់កមិនឲ្យស្ពើខ្ចីជើងជួយចេញប្រាក់ខែស្ពើប្រាក់កណ្ដាលបាទបាទគាត់បើថាបើគាត់ទិញញោលើកនេះ លឺថាចេញឲ្យទាំងអស់ហ្មងចេញឲ្យទាំងអស់ចេញឲ្យទាំងអស់ហ្នឹងហើយបាទបាទឥឡូវគិតចេះវិញបងគាត់ថាអឺបើនិយាយអញ្ចឹងហ្វីលីបេកាទីញ៉ូគាត់ចេញពីលីភូលទៅរឿងល្អឬក៏រឿងអាក្រក់សម្រាប់គាត់ខ្ញុំថាសបិនអាក្រក់ nightmare ណែបាទ nightmare បើគាត់ទៅខុសគាត់នៅលីភូលគាត់ថាមិនអាចងាយឈ្នះ Champions League ទេបាទបាសេគឺក្រុម the biggest club in the world ងាយខ្លួនដល់ឈ្នះទៅនិយាយខ្ញីមានបានឈ្នះអីទៅលីភូលឈ្នះវិញបាទអេ ខ្ញុំចង់និយាយថានេះវាតាក់ទងជាអ៊ុនដែរណាបាទបាទយើងជុំកាយយើងទៅក្លឹបគេនាំគេសើចបាទគេធ្លាប់លើកពៀនឯងទៅអត់ដោយអត់អត់បានលើកពៀនមិនសុំងងពាក់គេរំកោតាំងពីតាំងកោតទីញោទៅដល់មានតែលើកពៀនស្អីបាទបាទសេអញ្ចឹងអត់ហ្នឹងហើយបាទឥឡូវធ្លាក់ខ្លួនទៅធ្លាក់ខ្លួនទៅ ហើយសុយគេយកបាសេហូហុំសុយចិនមើលមកកប់ទិញញោសេរីចេញមួយសិនបាទឲ្យវាខ្ចីជើងសិនបាទខ្ចីជើងមួយសិនមើលគេលោឡើងវាអូនវិញអូខេចៅបងមិនយកមិនដែរកប់ទិញញោបាទអស់ភាកហ្នឹងបើយើងតចូលម្នាក់ទៀតនៅសមម្នាក់ទៀតដែរហើយឥឡូវតហ្មងអញ្ចឹងបាទតឥឡូវបងធីតមិញបងបង បងជីវ័នមុនឯងបើទីចតត្រីភីចេញពីអាទេទៅញូកាសលនេះបាទវាអត់តំណងបើថាអូខេកាទីញ៉ូគាត់ចេញពីបាសេទៅអាស្តុនវាគាត់បានដែរបើថាអាស្តុនលទ្ធភាពភាគរយរក្សាខ្លួនវាច្រើនណានៅនៅលីគពូអង់គ្លេសដោយការក្រោយអាចថាគាត់លេងល្អកាលាស៊ីសិននេះទៅចេញផ្ដាច់អីមិនដឹងទេគាត់បានទៅលេងនៅអង់គ្លេសវិញតែចំពោះ TPR នេះគាត់ចេញពី AT ហើយទៅលេងនៅយុគសលអាយុគសលបាត់បាត់ដាលនៅខាងបាត់ដាលអីមិនដែរលុយនេះមួយក៏មិនតែជួយមានមតិច្រើននិយាយដូចមេសាថាក្រែនទេពយ៉ាគាត់សម្លឹងឃើញលុយយុគសលពាក់ពោះខែគួរតម្លៃផ្ទៃអត់ប៉ុន្មានទេពី10លានផោនទេបាទតែពី10លានផោនគាត់អាយុ32ហ្នឹងបាទ32ពី10លានផោនហ្នឹងវាស័ក្តិសមហើយបាទតែប្រាក់ខែប្រាក់ឈ្នួលបានច្រើន តែមិនដឹងបានប៉ុន្មានគេដឹងតែបានច្រើនទៅយូរសល់បាទព្រោះអ្នកមានថ្មីហ្នឹងគេឲ្យលុយច្រើនច្រើនអ្នកមានស្រីតែថ្មីថ្មីនេះនេះតាមអាប់ដេតព័ត៌មាន33នាទី គ្រូបង្វឹកយូរសល់លោក Eddie Howe គាត់បានចេញមកប្រកាសប្រាប់សារព័ត៌មានថា ការមកដល់របស់ Karen Sivia គឺមិនមែនដើម្បីកតាលុយទេបាទគឺ Karen Sivia មកចង់លេងបាល់នៅអង់គ្លេសវិញគាត់ចង់ជួយក្រុមនៅអង់គ្លេសអញ្ចឹងណាអញ្ចឹងយើងមិនដឹងថាយ៉ាងម៉េចដែរ ដោយលុយដោយសារលុយជាក្រុមនៅអង់គ្លេសច្រើនលុយក៏ជាផ្នែកមួយ បាទក្រុមនៅក្រុមនៅអង់គ្លេសមានក្រុមសៅតំតុនក្រុមអីក្រុមអីតាមទៅមកគេអត់ចាប់អារម្មណ៍គាត់ឬមួយមិនបាទមែនយូក៏ចាប់អារម្មណ៍ដែរណាការសូសៀនហ្នឹងក៏ចង់បានគ្រឿងសៀនដែរតែគ្រាន់ថាលោក Raffinic មកយកមករបងការពីគាត់គាត់អត់អត់ព្រមយកវិញ អញ្ចឹងមានតែយូកសលទេដែលគង់តែត្រូវការខ្សែការពារត្រូវការខ្សែគ្រប់តំបន់ហ្នឹងយូកសលអញ្ចឹងមានអាយូកសលស័កសមជាងគេហើយតែពេលយើងទៅក្រុមអ្នកមានគេចាប់ថាយើងត្រូវការលុយហ្នឹងបាទតែជួនកាលវាអាចមាត់ពីក្រុមបានទេប៉ុន្តែវាអាចដែរជួនកាលអឺបើយើងលុយក៏ជាលុយក៏ជាចំណាយមួយរឿងច្រើនពីណាលេងអត់ត្រូវការលុយមិនខ្មិចគេលេងបាល់ទាត់បាក់ជើងបាក់ជើងបាទបាទគេនិយាយជំនួសបាទចង់និយាយថាគេនិយាយគេនិយាយទៅយើងលេងយកប្រាក់ខែធម្មតាសំខាន់តែយើងលេងឲ្យជួយយុវកសបានខ្លាំង បាត់ស្ងាត់ហើយរិះគន់រឿងអីហ្នឹងហ្នឹងហើយឥឡូវត្រូវត្រូវទៅពីហ្នឹងមាន officer ឥឡូវមានអីបន្ថែមទេទេបងអឺតើតូននឹង Green Christian នេះខ្ញុំចង់និយាយថាគាត់នៅមានគុណភាពគាត់វ័យយ៉ាងចំណាស់មែនតែគាត់នៅមានគុណភាពមែនទេអាទេម៉ាឌ្រីតក៏រៀងស្ដាយដែរក្នុងការលក់គាត់ចេញតែគាត់វ័យគាត់32គេលក់យកលុយហើយបាទធម្មតាទេហ្នឹងគេលក់យកលុយខ្លះហើយអូខេហើយមកញូកសខ្ញុំមិនគិតថាគាត់អាចជួយញូកសអីបានព្រាមទេចាំមើល យកកសលប្រហែលថ្ងៃទៀតថាតើអាចទិញបានបាទគីឡូបានអ្នកណា2 3នាក់អីទៀតប្រយុទ្ធឬបំរើអីតទៀតបានអាចនិយាយគ្នាបានតែឥឡូវនេះបើម្នាក់អីដូចពិបាកបន្តិចហើយខែមករាជាងគេកម្រលក់កលាករគេចេញបាទគេទុកជួយក្រុមគេដែរហ៎បាទព្រោះវាប្រកួតភ្លាមភ្លាមបាទកលាករល្អល្អគេទុកជួយក្រុមគេដែរខ្លាចក្រែងដូចតែកលាករគេហៅលឺចំណែកលឺដោយកោតិញោដូច Isco ដូចអីដែលរៀលចង់សេរីចេញអញ្ចឹងណាបាទបាទហើយកីឡាករខ្លះមិនមែនគាត់មកឃើញយូសលុយអញ្ចឹងគាត់ហក់យកមកទេគាត់ចង់លេង Champions League បាទគាត់ចង់បានលេងអាក្រឹបដែលមានគេឈ្មោះបើកាលោថាទិព្យាគាត់គិតថាគាត់ចាស់ជាងចាស់ដែរហើយបាទគាត់ជាងគិតថាគាត់ចាស់ដែរហើយហើយពីមុនដូចមានក្លឹបស្ពឺផងគាត់នឹងចង់យកមកដែរប៉ុន្តែក្រោយមកក៏ខកខានវិញទៅបាទតែខ្ញុំគិតថាទៅយុវសនហ្នឹងវាល្អហើយល្អល្មមមកគាត់លេងបានបាទបាទអូខេបាទជាមួយជីវ័នវិញគិតយ៉ាងម៉េចដែរខ្ញុំគិតថាគាត់ ចង់មកអង់គ្លេសវិញដោយលោរដ្ឋីដែរព្រោះគាត់ចាក់ចេញពី Spur ទៅ តាំងពីឆ្នាំ2019ណាបាទតម្លៃខ្លួនវា22លានអឺរ៉ូដែរបាទឥឡូវត្រឡប់មកវិញវាទម្លាក់តម្លៃខ្លួនតិចវាចាស់ហ្នឹងអាចាស់ហើយធម្មតាចាស់ហើយគិតថាមកនេះក៏គិតថាអាចត្រៀមខ្លួនដើម្បីជួយស្រោចស្រង់យុគសលព្រោះយុគសលរៀងពិបាកមែនតើហើយគិតថាយុគសលត្រូវការទិញមិនតិចទេបាទ តែនេះគឺជាចំណែកមួយសម្រាប់ Karen John Trivia នេះបាទដែលជាខ្សែការពារដ៏ល្អសង្ឃឹមថាការទិញរបស់ញូកសលគឺអាចជោគជ័យអាចរក្សាខ្លួននៅក្នុង Premier League បន្តទៀតហើយបន្តទិញទៅទៀតបាទបាទនេះខ្ញុំខ្ញុំសូមអាប់ដេតឲ្យបន្តិចញូកសលបាទបាទអ្នកដែលញូកសលចាប់ដើមចាប់អារម្មណ៍ត្រួសត្រាសបន្ថែមទៀតហ្នឹងក្រៅពី Karen Trippier ទៅគឺមានខ្សែការពាររបស់ក្រុម West Ham Issa Diop កីឡាករសេនីហ្កាល់បាទបាទឥឡូវដូចដាក់សំណើទៅ10លានផោនលក់លក់ណាហ្នឹងបន្តបន្តមកទៀតគឺមានកីឡាកររបស់ក្លឹបលីវើពូលសាយប្រយុទ្ធ Basic Divock Origi បាទព្រោះ Divock Origi ក៏គាត់អត់សូវបានលេងជំរឿទី1ដែរបាទតែគាត់ល្អដែរគាត់ល្អដែរហ្នឹងហើយយើងលោកកសំមើលកីឡាករអញ្ចឹងបាទអត់សូវបានលេងល្អគួរសមមកយកមកប្រើបានបាទគេអត់ប្រើមកណែហ្នឹងហើយឥឡូវមិនដឹងថាលីវើពូលលក់មិនលក់ទេព្រោះលីវើពូលកំពុងតែខ្វះខ្សែប្រយុទ្ធ សាឡាហើយម៉ាណេពងទៅ African Cup Nation បាទបាទហើយ Divock Origi នេះរបួសទៀតនេះបាទនៅរបួសទៀតហើយចាប់អារម្មណ៍ខ្សែបម្រើរបស់ Norwich City គឺ Todd Cantwell បាទ Todd Cantwell ហ្នឹងក៏ល្អដែរណាបាទគាត់តាមមានក្លឹបធំធំច្រើនតាមទិញដែរមួយរយៈមុនហើយមានកីឡាករអង់តូនីម៉ាត់ឆលរបស់ Man U ដែរបាទគាត់អង់តូនីម៉ាត់ឆលគាត់ប្រាប់ Man U ថាគាត់ចង់ទៅលេងសេវីឡាតែអត់មាន ឃើញសេវាឡាណាតាក់ទងគាត់ទេបាទគាត់ក៏ប្រាប់អញ្ចឹងឲ្យសេវាឡាដឹងគីឡូសេវាឡាចាប់អារម្មណ៍ដែរយកគាត់ទៅតែរឿងសេវាឡាទិញអត់អត់ទាន់ឃើញទេហើយនឹងតាក់ទងខ្សែការពារប្រេស៊ីលរបស់ក្រុមសេវាឡាមួយទៀតគឺ Diego Diego Carlos បាទនឹងរៀងថ្លៃទេ35លានផោនតែមិនដឹងគេលក់ឲ្យមិនលក់ទេនឹងជួយដើរចាប់អារម្មណ៍គេអញ្ចឹងទៅធម្មតាទេហើយចាប់អារម្មណ៍ Dominic Solanke របស់ Club Bern មកអតីតសាវយុទ្ធ Liverpool ដែរ Dominic Solanke ហ្នឹងបាទបាទហើយនឹងកីឡាករ Eddie Nketiah របស់ Arsenal បាទ បាទនេះជាយុវជនហ្នឹងហើយនេះគឺសិតតែហើយនឹងមានអី Sven Botman របស់ Lille ឃើញ Lille ទាដល់60លានហ្នឹងបាទអង្គធម្មតាយើងមានលុយគេជាទាយចង់បានគេត្រូវហើយធម្មតាដូចតែពេលប៉ារីសដូចពេលប៉ារីសចាំបាននេះមកអញ្ចឹងហើយគេថាចេះកាប់ហើយឃើញគេអាធម្មតាយើងចង់បានរបស់គេគេមិនចង់លក់ណាបាទតែយើងអាចសុំគេទិញបាទមិនគេសុំគេទិញណាគេមិនហ្នឹងបងទិញកន្លាករខ្ញុំឲ្យខ្ញុំដាក់លក់ដូចជួយទិញមួយហើយជួយទិញមួយបាទ នេះហៅទៅសុំគេទិញយើងទៅបានជាកាប់អាហ្នឹងហ្នឹងហើយអរគុណច្រើនតែឥឡូវនេះរឿងអ៊ុំវិសលបានចប់ហើយបងប្អូនសម្រាប់ថ្ងៃនេះគឺក្រៅនៅមួយទៀតគឺថ្ងៃហ្នឹងអ៊ុំទីទីឬសូថាចិត្តមកដែរអ៊ុំទីទីបបបាសេឬច្រើនណាស់ខ្ញុំវិសលប៉ុន្តែអ្វីដែលរឿងឡើងថ្ងៃនេះអ៊ុំវិសលដូចមានប៉ុណ្្នឹងឯងបងឯងអ្នកដែលបាទមានប៉ុណ្្នឹងឯងមានប៉ុណ្្នឹងបាទសម្រាប់ត្រីភីហើយនឹងអឺពីលីពេកាទីញ៉ូបាទចេញមកហើយអ៊ុំទីទីគាត់ចង់ចេញ មែនទេបើសេចង់លក់ចេញតែគាត់ព្រមចេញបាទគាត់ចង់សេស៊ីប្រាក់ខែគេសន្យាគាត់នៅសយូរដែរដល់សយូរដែរគាត់ចង់សេប្រាក់ខែបាទធម្មតាអាហ្នឹងធ្វើម៉េចបាទគាត់អញ្ចឹងបាទតែយើងតែគេដូចខ្ញុំនិយាយអញ្ចឹងតែព្យាយាមចង់ជួយវាចង់ជួយតែសំខាន់អាលុយវាជាចំណែកមួយដែលរឹងមាំបាទសេកីឡាករខ្លះចង់ចេញកីឡាករខ្លះអត់ចង់ទេបាទដូចអ៊ុំទីទីនេះអត់ចង់ចេញទេព្រោះគេចង់លក់អត់ហើយបាទដេមបេឡេចង់ចេញបាទតែគេអត់ចង់លក់ទេគេបាទសេអត់ចង់លក់ទេសាវីលួងរហូតលួងរហូតបន្តគេសន្យាហើយ ឃើញទិញ foreign tariff ហ្នឹងងឈប់ទៅអញទៅទៀតអូអូចូលមកតុកចូលចាស់គេសន្យាបាទសេទៅយក foreign tariff មកលេងរោលមួយគាត់បាទគាត់អន់ចិត្តទៀតទៅទៀតហ្នឹងណាឥឡូវអត់តន់តទៀតណាដើមលេងអូខេបងប្អូនណានេះគឺជារឿងរ៉ាវដែលនិយាយទៅម្លងមកណាម្លងមកមួយសប្តាហ៍ហ្នឹងគឺសម្បូររឿងរ៉ាវដែលយើងជជែកគ្នា